បើគិតថាសម្ពាធបែកគ្នាទៅអត់ទេអូនអត់បែកទេទៅរកអ្នកថ្មីអូនអត់អាចស្រឡាញ់អ្នកថ្មីបានទេក្រៅពីបងស្រឡាញ់ណាគេស្រឡាញ់ទេតែគុំមកស្រឡាញ់បងទៀតបងណានេះស្អីគេមិនមកអញធ្វើចឹងណាខ្ញុំបើពេញចិត្តបែកគ្នាទៅបងឯងចង់បាយខ្ញុំស្លាប់ខ្ញុំផងបាយបងឯងបងឯងចង់ញ៉ាំអីទៀតអត់អូនហៅអីអាចចង់ធ្វើអីគេអាចចង់ធ្វើអីគេណាបងឯងធ្វើអីគេសង្ស័យនៅក្រោយខ្នងលួយស៊ីគ្នាកថាបានទេ បងឯងឈ្គន់មែនខ្ញុំមិនចង់ជួបសេសាបាត់ដូចជានាងទៀតទេ ព្រាត់ដែរអញត្រូវតែផ្លាស់ប្ដូរខ្លួនឯងធ្វើជាមនុស្សថ្មីលឺហើយនៅធ្វើជាមនុស្សស្រីដែលរឹងមាំនិយាយជាមួយខ្លួនឯងថារត់ដែលតាមអង្វរប្រុសកាលពីមុននោះគឺវាស្លាប់បាត់ទៅហើយពេលនេះនៅសល់តែរត់ដែលជារត់ប្រុសតាមអង្វរវិញតែប៉ុណ្ណោះពេលនេះខ្ញុំជាមនុស្សថ្មីមិនអ្នកបម្រើរបស់ណាគេខ្ញុំឃ្លានខ្ញុំឡើងទៅយកខ្លួនឯងបងឯងឃ្លានបងឯងឡើងទៅយកខ្លួនឯងដែរទៅរត់ដែរបងធ្វើគ្រប់យ៉ាងព្រោះតែបងប្រច័នឲ្យបងស្រឡាញ់អូនតាអញ្ចឹងបងឯងចេញចាំពេលខ្ញុំមានអារម្មណ៍ល្អចាំមកនិយាយមួយខ្ញុំ អូនរត់ពួកយើងក៏បែកគ្នាណាមកសុំបងណាខ្ញុំមកនេះខ្ញុំរត់ថ្មីមិនមែនរត់ចាស់ដែលបងអញជន់ឈ្លីគេទៅយូរមិនឲ្យតម្លៃខ្ញុំទេហើយខ្ញុំក៏លែងត្រូវការបងទៀតដែររត់ភាពយន្តជីវិតរឿងមនុស្សថ្មី មានផ្សាយជូនទស្សនានៅថ្ងៃអាទិត្យវេលាម៉ោង8យប់លើកញ្ចក់ទូរទស្សន៍បាយ័ននិង Facebook YouTube Sastra Film